បាទសួស្តីថ្ងៃនេះខ្ញុំធ្វើជាវីដេអូមួយ បង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាណេះនៅការដោះស្រាយនៅបញ្ហាផលប្រេះរបស់លោកពូគឹមវិស្នាបាទព្រោះវីដេអូរបស់គាត់ខ្ញុំតាមដានយូរហើយមកពីគាត់បានបកស្រាយក្បោះក្បាយណាស់នៅបំបែកដូចជាបំបែកថលរបស់ព្រះរបស់លោកពូគឹមវិស្នា កាត់បំបែកនឹងហៅថាបំបែក ប្រែទៅជាពាក្យអឺអនរាយទាំងអស់ដើម្បីឲ្យយើងស្នុកយល់ហើយស្នុកដាប់បាទព្រោះពាក្យនៅក្នុងថព្រះបើលោកមិនអាចបកស្រាយឲ្យបានក្បោះក្បាយទេមកពីមនុស្សគឺសម្បកមួយតែតាមលើកាត់ដែលរៀនមនុស្សគឺសម្បកមួយចេះមនុស្សគឺសម្បកមួយហើយនឹងវិញ្ញាណមួយកាត់គ្រាន់តែរៀនដែរប៉ុន្តែមនុស្សគឺសម្បកមួយហើយនឹងវិញ្ញាណមួយ មាត់សបកនៅលើផែនដីវិញ្ញាណទៅទៀតអត់មានការលត់កាន់លត់ណា30ជាការលត់នោះអត់មានការលត់កាន់លត់ទេណាការត្មងឆៃរហូតអត់មានលត់ទេការលត់កាន់លត់នោះសារសារមិនស្គួតទេសត្វតែពួកអត្តតតទេយល់ទេគិតអត់យល់ទេមានការលត់ទេ គឺថាកលាបៈវិលរហូតកលាបៈឈប់វិលពិតគឺអស់លីងមកដើមឈើដើមព្រៃអស់លីងលងឹតឈប់ អស់អាលាយអត់សល់ផេះផងណាបងប្អូនមើលដុតវាសល់ផេះសល់ផេះអានោះអាលុតឈឹបអត់សល់ផេះផងឃើញទេហើយចាំមើលវិលជាប់នោះអាវិលជាប់នោះកើតជាវិញ្ញាណហើយចាំមើលវិញ្ញាណកើតពីកម្លាំងសុខវិលជាប់នឹងវាលុតមិនការលុតការលុតមិនបងប្អូនគិតខ្លួនឯងឲ្យយល់គិតឲ្យយល់ចង់មើលកម្លាំងកើតមានពីកលាបៈវិល ចុះបើកាលាបវិលជាប់ហ្នឹងថោព្រះអូវិញ្ញាណអត់ងាប់ទេអញ្ចឹងតើបានវិញ្ញាណល្មិចទៅទៅទៅចិត្តមុខចំប្រពុតសំបារមីសំបញ្ញាសំអីមកឃើញឃើញមកចិត្តតែមកចិត្តជាប់ដែរអត់មានអាលុតកាត់អាលុតកាត់អាលុតអស់លីងសំសំលីងសំសំលីងអាលុតតែមកទៅមកគួយធាក់ទួយធាក់ទួយសំបំភ្លឺឡើងវិញហ៎បងប្អូនមើលលោកចង់អស់លីងហើយហឹងហើយលឹកឈឹងមិន ឥឡូវបងប្អូនគិតដល់ខ្លួនឯងទៅងឹតអីអត់អលុតឆាប់ហើយតែអត់ស្គាល់កម្លាំងហើយមិនអាចនិយាយរឿងធម៌បានទេខ្ញុំនិយាយពីកម្លាំងព្រោះរឿងអីថាព្រោះរឿងបងប្អូនស្អិតក្នុងផ្លូវអារម្មណ៍តាមមិនស្គាល់កម្លាំងស្អិតគិតអត់ចេញទេមិនយល់ធម៌ទេស្អិត ជាប់ពវៈតណ្ហានឹងហើយតែអ្នកណាអត់ស្គាល់កម្លាំងទេអត់យល់ពីកម្លាំងទេ គឺមិនអាចយល់ធម៌បានទេអត្តតតក្នុងផ្លូវអារម្មណ៍ហ្នឹងគឺថាគឺថាមនុស្សគឺពីក្បាលដល់ចុងជើងមកអញមកអត្តតតកុំទៅនិយាយមនុស្សគឺវិញ្ញាណទៅមិនចាំទេលើ មនុស្សគឺវិញ្ញាណហើយមានសបកមួយមិនចាំទេឡើយចាំគ្មានយល់ទេចាំបងអូនមើលមើលក្នុងអារម្មណ៍យើងណាបងអូនស្គាល់យល់ស្គាល់ចាំស្គាល់ជឿក្នុងអារម្មណ៍ ក្នុងអារម្មណ៍យល់ឃើញគេភ្លឺហ៎ហើយតែបងប្អូនញែកបានក្នុងផ្លូវអារម្មណ៍អញ្ចឹងគេហៅគប់ទឹកតែគប់ទឹកភ្លឺធម្មជាតិគឺវាអញ្ចឹងបងប្អូនមើលមើលក្នុងអារម្មណ៍យើងបងប្អូនស្គាល់យល់ស្គាល់ចាំ ស្គាល់ជឿក្នុងអារម្មណ៍ក្នុងអារម្មណ៍យល់ឃើញគេភ្លឺហ៎ បាទអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់យើងខ្ញុំដល់ពេលនេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាពេលទស្សនានាទីបញ្ចប់សូមជួយ subscribe និង like ព្រះបាទវិជាតាំងពីឲ្យយើងខ្ញុំម្នាក់មួយផងបាទដើម្បីចែកចាយនៅវីដេអូមួយនេះអោយបងប្អូនផ្សេងគេបានទស្សនាផងបាទអរគុណសូមជម្រាបលាមនុស្សគឺសបកមួយហើយនឹងវិញ្ញាណមួយមនុស្សគឺសបកមួយហើយនឹងវិញ្ញាណមួយមាត់សបកនៅលើផែនដីវិញ្ញាណទៅទៀត អត់មានការលត់កាត់លត់ទេតាមស្គីការលត់អត់មានការលត់កាត់លត់ទេណាការត្មងឆៃរហូតអត់មានលត់ទេការលត់កាត់លត់ហ្នឹងសារសារមិនស្គួតទេសត្វតែពួកអត្តតតទេយល់ទេគិតអត់យល់ទេមានការលត់ទេគឺថាកលាបាក់បិលរហូតកលាបាក់ឈប់បិលបិទគឺអស់លីងមកដើមឈើដើមព្រៃអស់លីងលងឹតឈឹកអស់អាលាយអត់សល់ផេះផងណាបងប្អូនមើលបឹកវាសល់ផេះសល់ផេះអានោះអាលុតឈឹកអត់សល់ផេះផងឃើញទេ ហើយចាំមើលបបិលជាប់នោះអាវិលជាប់នោះកើតជាវិញ្ញាណហើយចាំមើលវិញ្ញាណកើតពីកម្លាំងសក់វិលជាប់នោះវាលត់មិនកើតលត់កើតលត់មិនបើមិនគិតខ្លួនឯងឲ្យយល់គិតឲ្យយល់ចុះបើកម្លាំងកើតមានពីកលាបៈវិលចុះបើកលាបៈវិលជាប់នោះអូវិញ្ញាណអត់ងាប់ទេអញ្ចឹងតើបានវិញ្ញាណមិនទៅទៅទៅចិត្តមកចង់ប្រពន្ធសំបារមីសំបញ្ញាសំអីមកឃើញឃើញមកចិត្តតែមកចិត្តជាប់ដែរអត់មានអាលុតកាត់អាលុតកាត់អាលុតអស់លេងសំសំលេងសំសំលេងអាលុត តែមកទៅគាត់មកទួយតាក់ទួយតាក់ទួយសំមកភ្លឺឡើងវិញបងប្អូនលោកក៏អស់លេងហើយហឹងហើយលឹកឈឹកមិនខ្ញុំដាក់ខាទេណាឥឡូវបងប្អូនគិតតែខ្លួនឯងទៅលឹកទេអត់ឥឡូវឆាប់បាយតាអត់ស្គាល់កម្លាំងហើយមិនអាចនិយាយវិញធម៌បានទេ